Mm-hmm. of G-Feet, Kosoro, and Samuth. ការឈឺចាប់គ្មានសងលេប៉ុន្តែស្នែងចេញតាមទឹកណែសេតសងវេពេលឃើញកែវភ្នែកវិញខ្ញុំនួនចង់ពួកបងរំរោយក្នុងបានព្រឹកថា CRT and Family EBA. Música absorb and uh, sudden. Thank you.